យកប្រញាប់ខ្លាណាបើសុំទោសក្មួយឡានពូវាខូចចាំតិចទេណាហើយ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 ទោះកុំស្រីខាងដាក់ខ្ញុំមកយឺតចាតែពេលនេះមកមកសម្ភារឲ្យបងខ្ញុំមកទទួលពាក្យទៀតទេសុំជួយបងតិចទៅសុំបងសុំតោះផងបងខ្ញុំមកសម្ភារឲ្យហើយឥឡូវក៏ដល់ពេលដែលខ្ញុំត្រូវទៅដែរ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 អញ្ចឹងរោងចក្រនៅទីនេះសំខាន់ណាស់គឺគេលោកធានក៏ដំណើរវិញបាទសំទោសដែលរងចាំយូររៀបសួរពូបាទរៀបសួរផែនដីពិតជាមូលមែនសុខស្ដី បាទអីសួរដៃពូមិញវាធ្វើឡានវាប្រឡាក់អញ្ចឹងកុំឲ្យប្រឡាក់ដល់ដៃក្មួយអានេះឯកសាររបស់ក្មួយមែន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 គឺក្មួយជាប់តាំងពីមុនសម្ភារទៀតសមត្ថភាពក្មួយមានត្រាប់ហើយនេះឡានពូឆេះមកដល់ផ្ទះហ្នឹងមិនដោយសារក្មួយធ្វើហ៎ពូរីករាយណាស់ដែលបានក្មួយដែលជាមនុស្សល្អល្អហ្នឹងមករួមការងារជាមួយពូ thank you